하늘은 오늘 모레는 음, năng không nghỉ mùi Vậy ở từng mơ vô cùng năng Bằng Vậy thật là chị em muốn mót sang nhau anh luôn À ơi mau chẳng Yes Nào Một ngày hôm nay chị sẽ tu sập lên đầu ba lên chân Bông lên sảnh ôn lại môn này អូនណាដល់ទីពងពងហៅលុយនេះហៅមិនមិនលេងហ្គេមហ្នឹងអ่าអូនណាដល់ចុះខាងផ្នែក Mobile Legends លើហៅលុយបានមិនទៅចឹងយើងគ្រាន់តែបើក game Mobile Legends របស់យើងមកតមកភ្ជាប់ជាមួយនឹង account របស់យើងហើយយើងអាចចាប់ដើម invite ពួកម៉ាក់មកលេង game ជាមួយយើងដូចជាម្នាក់2នាក់3នាក់5នាក់ឬក៏យើងអាច log in លេង game ជាងរាល់ថ្ងៃហើយអ្នកទាំងអស់គ្នាអាចរកប្រាក់ចំណូលចាប់ពី1ដុល្លាររហូតដល់100ដុល្លារបាន គ្រាន់តែបំពេញជាមួយនឹងកណន័យ PayPay របស់យើងហើយយើងអាចដកលុយពី PayPay បានលើសពីនឹងទៀតអ្នកនរគ្នាអាចយកលុយដែលអ្នកនរគ្នាហៅបានហ្នឹងមកទិញជា item ឬក៏ដូរជា diamond ក៏បានដែរអញ្ចឹងកុំភ្លេចណា invite មិត្តភ័ក្តិកាន់តែច្រើនយើងនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន